ពីរឿងបរោះម្នាក់គាត់ការប្រពន្ធស្អាតមកក្រុងហ្នឹងគេតដឹងនាងហ្នឹងអត់បានទេដល់គាត់ហ្នឹងទៅតដឹងបានដល់តដឹងបានវាស្រឡាញ់ប្រពន្ធខ្លាំងដល់ស្រឡាញ់ប្រពន្ធខ្លាំងខ្លួនឯងវាក្រខំប្រឹងរោស៊ីលីសៃរែកពុនអត់ដេកទេឈឺជាក្តៅរងាប្រឹងធ្វើម៉េចគ្រប់គងទិញកវលទិញខ្សែដៃខ្សែកឲ្យប្រពន្ធធ្វើម៉េចឲ្យតែប្រពន្ធល្អដល់ស្រឡាញ់ពេកប្រឹងពេកអត់ដេកអត់ពួនចឹងដាច់ចោលទៅដល់ដៃខ្យល់ទៅតាំងប្រពន្ធនៅក្មេងណាមុនដៃខ្យល់នេះចេះភ្នែកមើលភ្លឺភ្លឺមើលប្រពន្ធចេះគិតថាប្រពន្ធអញតើអញងាប់ទៅមិនដឹងបានតើណាទៀតទេអញហើយ ដល់ដៃខ្យល់ទៅបិទភ្នែកទៅជាប់អាចិតប្រពន្ធហ្នឹងទៅកើតជាជីងចក់នៅផ្ទះហ្នឹងហើយដល់ប្រពន្ធក្រោយនេះគេនៅក្មេងហើយស្អាតទៀតនោះចឹងគេយកដៃក្រោយទៀតដល់គេយកដៃក្រោយទៅអាពេលគេនៅមួយប្តីគេហ្នឹងអាឯងនៅលើក្រហត់នោះចិត្តទៅហុកចុះហត់ឡោកខឹងគេគេនៅមួយពុនអញខឹងគេនៅមួយពុនអញដល់ពេលរត់ចុះរត់ឡើងរត់ចុះរត់ឡើងលំធ្លាក់ប្រមោតជើងធ្លាក់មកគេនៅមួយគ្នាគេលំមានលេចកាលេចកាត់កាន់ពីលើងាប់ទៅ ណាងាប់ទៅតកើតជាតកែនៅលើផ្ទះហ្នឹងងាប់ទៀតងាប់ពីតកែហ្នឹងតកើតជាពស់ពស់នៅលើរ៉ូតហ្នឹងដល់ពេលមួយគេនៅមួយគ្នាពេលថ្ងៃដល់ពេលគេសម្រាកទៅគេងើយភ្នែកឡើងទៅលើទៅនាងប្រពន្ធនេះឃើញអាពស់ហ្នឹងស្រែកឆោឡោះអាប្តីនេះមានខ្លាចអីទាញតវងមកវាយពស់នឹងងាប់ទៀតងាប់រហូត